ួស្តីសួស្តីបងប្អូនទាំងអស់គ្នារីករាយស្វាគមន៍មកកាន់ម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើងជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះដែរលោកគ្រូនឹងនាំបងប្អូនឲ្យស្គាល់វត្ថុស័ក្តិសិទ្ធិនៅក្នុងសម័យលង្វែករបស់ កម្ពុជាយើង ដែលគេឲ្យឈ្មោះថា ព្រះត្រឡែងកែងព្រះត្រឡែងកែងគឺជារូប បដិមា ឬទេវរូបដែលមានខ្នងទល់គ្នា និងមានប្រភ័ក្របែរទៅរកទិសធំទាំង4តាមជំនឿរបស់ ខ្មែរយើង ព្រះត្រឡែងកែងគឺជាព្រះស័ក្តិសិទ្ធិនិងមានបារមីខ្លាំងពូកែបំផុតប្រចាំព្រះរាជនគរគឺជាបដិមាគឺជាទេវតារក្សាព្រះនគរណា សពថ្ងៃ រូបបដិមាព្រះត្រឡែងកែងបងអូនអាចទៅទេសនាបាន នៅក្នុងវត្តត្រឡែងកែងនៅក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងយើងសពថ្ងៃចឹងវត្តត្រឡែងកែងនេះលោកគ្រូបានទៅអឺច្រើនដងដែរហើយគ្រូបានថតណារូបព្រះត្រឡែងកែងបងអូនមើលរូបព្រះត្រឡែងកែងទាំងអស់គ្នាណាគឺជាទេវរូបឬក៏ពុទ្ធរូបណា ជួនកាលព្រះតលែងកែងធ្វើអំពីធ្វើជាព្រះពុទ្ធរូបដែលមានព្រះភ័ក្ត្រ4បែរទៅរកទិសធំទាំង4ណាទិសកើតទិសលិចទិសជើងទិសត្បូងហើយខ្នងនោះគឺទល់គ្នាជាប់គ្នាតែម្ដងនេះបងអូនមើលទេវរូបត្រឡែងកែងទេវរូបត្រឡែងកែងអញ្ចឹងមានប្រភព4ណានេះប្រភព1 ប្រភេទ2ប្រភេទ3និងប្រភេទបាំងខាងក្រោយមួយទៀតគឺមាន4ណាហើយទល់ខ្នងគ្នាណាទល់ខ្នងគ្នាអញ្ចឹងគឺជាវត្ថុស័ក្តិសិទ្ធិបំផុតណាប្រចាំព្រះនគររបស់ខ្មែរយើងក៏ប៉ុន្តែគួរឲ្យសោកស្ដាយព្រះតលែងកែងសពថ្ងៃគឺជាបដិមាតលែងកែងដែលកសាងក្រោយណាក្រោយមកទៀតទេណាព្រះបដិមាតលែងកែងពិត ប្រកបនៅក្នុងស្វ័យលង្វែក គឺត្រូវបានសៀមដឹកជញ្ជូនយកទៅស្រុកសៀមអស់ទៅហើយណាដែលគួរឲ្យសោកស្ដាយណាដែលព្រះកលែងកែងជាវត្ថុស័ក្តិសិទ្ធិជាវត្ថុមានតម្លៃហើយនៅក្នុងអពុះនៃសัตว์គោដែលសៀមជញ្ជូនយកហ្នឹងក៏ផ្ទុកនៅវត្ថុមានតម្លៃដែលជាកេតនភ័ណ្ឌសម្រាប់ជាតិខ្មែរទៀតផងនេះគឺជាមេរៀនប្រវត្តិសាស្ត្រណាដែលប្រទេសមួយត្រូវចាញ់ សង្គ្រាមត្រូវប្រទេសឈ្នះរឹបអូសឆក់ប្លន់យកវត្ថុមានតម្លៃហើយនិងអត្តសញ្ញាណរបស់ប្រទេសអ្នកចាញ់វាជាមេរៀនសម្រាប់យើងទាំងអស់គ្នាដូច្នោះមេរៀននេះជួយបញ្ញាក់ស្មារតីយើងត្រូវតែ ខិតខំរៀនសូត្រនិងកសាងប្រទេសខ្មែរយើងឲ្យបាន រឹងមាំវាអាចមាននៅថ្ងៃអនាគតរឿងនេះរឿងប្រវត្តិសាស្ត្រនេះក៏អាចកើតមាននៅក្នុងថ្ងៃអនាគត ចឹងទេតោងយើងទាំងអស់គ្នារឹងមាំពីបច្ចុប្បន្នទៅឲ្យហើយណាចឹងបងប្អូនលោកគ្រូមានពាក្យកੁੰលឹះសំខាន់មួយទៀតគឺពាក្យថាព្រះអធិធាតណាព្រះអធិធាតព្រះអធិធាតប្រែថាឆ្អឹងណាឆ្អឹងនៃរាងកាយរបស់មនុស្សយើងហ្នឹងមានឆ្អឹងលលាជាដើមហ្នឹងគឺហៅថាព្រះអតិធិធណាពាក្យនេះគេច្រើន ប្រើចំពោះស្ដេចនិងព្រះសង្ឃនិងសម្ដេចសង្ឃជាដើមដូចជាចែកដីនៅនៅលើភ្នំឧដុងឬហៅថាភ្នំបរិយទ្របសប្ដថ្ងៃហ្នឹងគឺជាចែកដីសម្រាប់ដង្កល់អតិធិធរបស់បរិយជាខ្មែរណានិងព្រះរាជសានុវង្សសានុវង្សខ្មែរ ចឹងពាក្យសំខាន់ជាបន្តទៀតលោកគ្រូមាន ពាក្យថាពួកឧទាមពួកឧទាមណាឧទាមឧទាមនឹងប្រែថាបះបោប្រែថាទៀមទាផ្ដាច់ណាផ្ដាច់ចំណែកណាផ្ដាច់ចំណែកណាមួយនៃ ទឹកដី មិនស្ថិតនៅក្នុង អំណាចរាជការមុនក្រុមបះបោមិនលុះនៅក្នុងអំណាចរាជការឬរដ្ឋរដ្ឋការគឺសំដៅលើក្រុមបះបោផ្ដាច់ទឹកដី ពីអំណាចរាជការឬក៏រដ្ឋការមុនចឹងក្រុមឧទាមនេះលោកគ្រូធ្លាប់បញ្យល់ក្នុងវីដេអូមុនរួចហើយតកតងនឹងអបគមណាអ្នកដែលទៀមទាធ្វើតំបន់អបគមគេហៅថាពួកឧទាមនឹងឯងចឹងពាក្យសំខាន់មួយទៀតលោកគ្រូមានពាក្យថាព្រះចៅតាក់ស៊ីនណាព្រះចៅតាក់ស៊ីន បងប្អូនធ្លាប់ឮហើយនាយករដ្ឋមន្ត្រីថៃមានថាក់សិនស៊ីនវត្រា ហើយនឹងយិញឡាក់ណាថាក់សិនយិញឡាក់ស៊ីនវត្រានឹងឯងគឺជាដំណរនៃត្រកូលថាក់សិនត្រកូលថាក់សិនព្រះចៅថាក់សិនគឺជាប្រណាមនៃស្ដេចថៃឬក៏ស្ដេចសៀមមួយអង្គដែលពីមុនគ ជាចវាយខេតនិងជាមេតបមួយរូបជាមេតបមួយរូបពេលដែលរាជាណាចក្រអយុធ្យារបស់សៀមត្រូវបានកងទ័ពភូមាលុកលុយដុតបំផ្លាញនិងវាយកំទេចណាហើយធ្វើគុតស្ដេចសៀមនិងគៀប្រញាតទេវងព្រាមបរហិតមន្ត្រីនិងពជានរាសសៀមយកទៅយកទៅស្រុកភូមាណា ក្រោយពីការវាយគំតិចរបស់ពួកភូមាបានមួយរយៈពេលព្រះចៅអឺថាក់ស៊ីនដែលកាលនោះគឺជាចវាយខេតនិងជាមេតបបានបង្កបង្កើតកងទ័ពសៀមឡើងវិញ ហើយដឹកនាំការបះបោរប្រឆាំងនឹងភូមារហូតរំដោះទីក្រុងអយុធ្យាបានមកវិញ ពេលនោះមេតបថាក់ស៊ីនត្រូវបានគេលើកនិងអភិសេកឲ្យធ្វើជាស្ដេចផែនដីស្ដេចផែនដីព្រះចៅថាក់ស៊ីនបានបដូររាជធានីពីអយុធ្យាទៅធនបរីណាធនបរីលុះសោយរាជបានបន្តិចព្រះចៅថាក់ស៊ីនទ្រង់បានមានរោគវិកលចរិតណាគឺហើយត្រូវបានមេតបពូញាចក្រីដួង ទម្លាក់ចេញពីរាជបល្ល័ង្ករួចក៏បានឡើងសោយរាជជំនួសព្រះចៅថាក់ស៊ីននិងបានបង្កើតសន្តតិវងថ្មី គឺសន្តតិវងអចក្រីរហូតដល់មកសពថ្ងៃអញ្ចឹងសិនសិនសិនដតិវងចក្រីទៅដល់បច្ចុប្បន្នហ្នឹងមាន10អង្គហើយណាគឺស្ដេចវជ្រាលង្កន គឺជាស្ដេច នៃសណ្ដោតិវងចក្រីទី10ទី10អញ្ចឹងបងប្អូនលោកគ្រូសូមបញ្ជាក់អំពីសម័យកាលនៃប្រទេសសៀមឬប្រទេសថៃណាគឺមាន4សម័យកាលធំធំណាសម័យកាលទី1ហៅថាសម័យកាលសុខោតេយណាសុខោតេយសម័យកាលទី2គឺ សម័យកាលអយុធ្យាណាសម័យកាលទី3គឺសម័យកាល ធនបុរីណាធនបុរីសម័យកាលទី4គឺ សម័យកាលក្រុងបាងកកណាជាងសពថ្ងៃនេះប្រទេសសៀមឬក៏ប្រទេសថៃហ្នឹងនៅក្នុងសម័យកាលទី4សម័យកាលទី4អញ្ចឹងបើមានពេលទំនេរលោកគ្រូនឹងធ្វើ សម័យកាលធំធំ របស់ប្រទេសសៀមណាប្រទេសសៀមចឹងបងប្អូនមើលរូបសំណាកនៃព្រះចៅតាក់ស៊ីនណា ដែលគេបានកសាង គេបានកសាងទោះបីជាបថៅព្រះចៅថាក់ស៊ីនត្រូវបានទម្លាក់ចេញពីរាជបល្ល័ង្កក៏ដោយក៏ក៏គេក៏ជនជាតិសៀមហ្នឹង គេមានទម្លាប់ហើយនឹងប្រពៃណីគឺកសាងបដិមា អបរិជារបស់ គេហ្នឹងគ្រប់គ្រប់កាលគ្រប់សម័យណាគេមិនបំផ្លាញទេគេមិនគេមិន បំភ្លេចចោលទេណាសូម្បីតែដានប្រវត្តិសាស្ត្រតិចតួចក៏គេរក្សាគង់វងដែរណាមិនដូច ជាប្រជាជាតិមួយចំនួនដែលតែងតែបំផ្លាញស្នាក់ស្នាមប្រវត្តិសាស្ត្របងប្អូននេះជារូបគំនូដែលគេគូអំពីព្រះចៅថាក់ស៊ីននេះគឺជាមុខមាត់យើងហៅភាសារាជសព្ទថាព្រះភ័ក្រណាព្រះភ័ក្រទម្រង់ព្រះភ័ក្រ ណាព្រះណេតព្រះអស់ណាព្រះកាតអីគឺបែបហ្នឹងណាគឺបែបហ្នឹងគឺជាគ្រូគំនូដែលគេរក្សាទុកមកដល់សពថ្ងៃដែលគួរឲ្យសោកស្ដាយដែរដែលព្រះរាជាខ្មែរយើង ក្រោយសម័យអង្គរមកគឺបាត់បាត់រូបបាត់រាងមិនដឹងតែព្រះរាជាអង្គនេះអង្គនោះទ្រង់មានរូបរាង ពណ៌សម្បុរមុខមាត់យ៉ាងម៉េចគឺពិបាកណាគឺសម្រាប់ប្រជាជាខ្មែរយើងដែលដែលសម័យទំនើបនេះទេដែលយើងឃើញប្រភពព្រះជាខ្លួននឹងច្បាស់ច្បាស់ណាកាលពីសម័យមុនគឺបដិមាក៏មិនកសាងគំនូក៏មិនឃើញរក្សាទុកណាគឺវាពិបាកដែរណាក្នុងការអឺរុករក និងបញ្ជាក់អំពីរូបរាង ប្រភេទរបស់ព្រះរាជាខ្មែរអញ្ចឹងបងប្អូនមើលអក្សរថៃនេះបន្តិចមើលគេអានថាម៉េចបងប្អូនដែលចេះអក្សរថៃគេអានថាម៉េចគេអានថាប្រះប្រះចៅគ្រុងធនបុរីប្រះចៅគ្រុងធនបុរីដែលថាព្រះចៅក្រុងធនបុរីឬក៏ព្រះចៅក្រុងនៃនគរ ធនបុរីចឹងបងប្អូន គឺនេះជារូបសំណាករបស់ព្រះចៅថាក់ស៊ីនដែរដែលពេលដែលព្រះចៅថាក់ស៊ីនកាលនោះនៅជាមេតបធំរឡើយហើយដឹកនាំការបះបោមានមេតបជំនិតសំខាន់សំខាន់ដែលចូលរួម ក្នុងការរំដោះទឹកដី ពី ការត្រួតត្រារបស់ភូមិមាននឹងមាន3 3អ្នក សំខាន់សំខាន់ដូចរូបនេះដែរ ចឹងនៅក្នុងសារមន្ទីរនិងកន្លែងប្រវត្តិសាស្ត្រគេនៅរក្សាទុកនៅឡើយទេណារក្សាទុកគេកសាងរូបសំណាក់ទុកបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចប់ត្រឹមនេះហើយសម្រាប់ម៉ោងសិក្សានេះលោកគ្រូសូមអរគុណបងប្អូនណាបងប្អូនទាំងអស់គ្នាជា ខ្លាំងដែលដែលព្យាយាមរៀនសូត្រស្រឡាញ់មុខវិជ្ជាប្រវត្តិសាស្ត្រ ភូមិសាស្ត្រអរិយធម៌វប្បធម៌ភាសារបស់ជាតិខ្លួនណាចឹងវប្បធម៌អតសញ្ញាណទឹកដីព្រមទាំងវាសនាអនាគតប្រទេសជាតិគឺ សង្ឃឹមលើបងប្អូនទាំងអស់គ្នាណាបើបងប្អូនកត់ខំរៀនសូត្រមានចំណេះដឹងជ្រៅជ្រះ មានក្រមសីលធម៌ល្អមនសិការស្រឡាញ់ជាតិបង្កល់ផលប្រយោជន៍ជាតិជាធំនោះ ទឹកដី និងប្រទេសរបស់បងប្អូននឹងរក្សាបានគង់វង្សតទៅថ្ងៃអនាគតណា គឺសង្ឃឹមលើបងប្អូនជាអ្នករែកពុនណាបន្ទាប់ពី មនុស្សចំនួនចំនួនមុនជូនពរសុខភាពល្អជូនពរការសិក្សាបានជោគជ័យជូនពរសុភមង្គលកើតមានដល់ក្រុមគ្រួសារជម្រាបលា ជួបគ្នានៅវីដេអូក្រោយ។